ជំរាបសួរប្រិយមិត្ត YouTube សួរគ្នាសាជាថ្មីទៀតហើយក្នុងវីដេអូថ្មីប៉ុន្តែមុននឹងចាប់ផ្ដើមក្នុងការធ្វើវីដេអូមួយនេះខ្ញុំចង់ចែករំលែកដំណឹងល្អជាមួយអ្នកទាំងអស់គ្នាវាជាឃើញមែនទេចំណុចពណ៌ខ្មៅម្ដុំនេះ មីក្រូថ្មីចាអញ្ចឹងអ្នកទាំងអស់គ្នានឹងអាចស្ដាប់ឮសំឡេងច្បាស់ជាងមុនដែលពីមុនមកមានខមមិនជាច្រើនតែងតែប្រាប់ខ្ញុំថាសំឡេងឮអត់ច្បាស់សំឡេងតិចណាសំឡេងខ្សោយណាអញ្ចឹងចាប់ពីពេលនេះតទៅវីដេអូរបស់ខ្ញុំនឹងមានសំឡេងល្អចាអរគុណនៅខមមិនប្រាប់មកវិញដើម្បីឲ្យខ្ញុំអាច កែលម្អវីដេអូរបស់ខ្ញុំបាន ចាចំណុចទី2ដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយក៏ចង់អរគុណផ្ទាល់ទៅប្រិយមិត្តចាដែលបាន comment ចូលនៅក្នុងវីដេអូរបស់ខ្ញុំឬក៏សរសេរចូល Facebook របស់ខ្ញុំណាដែលប្រាប់ខ្ញុំថាវីដេអូរបស់ខ្ញុំទាំងអស់សុទ្ធតែមានប្រយោជន៍វីដេអូរបស់ខ្ញុំទាំងអស់សុទ្ធតែផ្ដល់នៅកម្លាំងចិត្តផ្ដល់នៅផ្លូវដែលធ្វើឲ្យពួកគាត់អាចដឹងថាត្រូវស្រឡាញ់ខ្លួនឯងតាមរបៀបណាហើយមានអ្នកខ្លះប្រាប់ខ្ញុំថាតាមពិត បើអត់តន់មើលវីដេអូរបស់ខ្ញុំគាត់តែងតែគិតថាស្រឡាញ់ខ្លួនឯងហ្នឹងគឺអាត្មានិយមហ្នឹងប៉ុន្តែពេលដែលគាត់ឃើញវីដេអូរបស់ខ្ញុំគាត់ដឹងថាស្រឡាញ់ខ្លួនឯងគឺមិនមែនអាត្មានិយមទេចាហើយមានអ្នកខ្លះទៀតប្រាប់ថាអឺពិតជា ពិបាកក្នុងការដើរផ្លូវក្នុងការទៅរកខ្លួនឯងនិងស្រឡាញ់ខ្លួនឯងនេះចាអញ្ចឹងខ្ញុំពិតជាអរគុណមែនតែនអរគុណអរគុណដែលបានប្រាប់ខ្ញុំវិញថាវីដេអូរបស់ខ្ញុំមានប្រយោជន៍ព្រោះអីវាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតទៅទៀត ហើយសង្ឃឹមថាវីដេអូបន្តបន្តទៀតគឺពិតជាធ្វើឲ្យអ្នកទាំងអស់គ្នាអាចសម្រេចបាននឹងការស្រឡាញ់ខ្លួនឯងហើយនឹងស្វែងរកខ្លួនឯងពិតប្រាកដឃើញ ហើយស្គាល់នៅសុភមង្គលហើយនឹងជោគជ័យនៅក្នុងជីវិតរបស់ខ្លួនឯងយ៉ាងពិតប្រាកដចា៎ហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំឆ្លើយតបទៅនឹង comment មួយ ដែលតែប៉ុន្មានមួយទេជា comment ដូចគ្នាប៉ុន្តែចេញមកពី មនុស្សច្រើនអ្នកដែល comment នៅក្នុង Facebook ផ្ញើសារនៅក្នុង Facebook ហើយក៏ដូចជា comment នៅក្នុង YouTube នេះដែរដែលនិយាយថាវាពិបាកខ្លាំងណាស់អ្នកគ្រូនៅពេលដែលយើងព្យាយាមស្រឡាញ់ខ្លួនឯង ត្រូវគេហៅអ្នកគ្រូតាំងពីពីសម័យមុនធ្វើជាគ្រូឥឡូវជា YouTuber ក៏នៅតែជាអ្នកគ្រូដដែលចាគាត់ថាពិបាកណាស់អ្នកគ្រូគឺអឺពេលដែលត្រូវស្រឡាញ់ខ្លួនឯងពេលដែលត្រូវដើរលើជំហាននេះផ្លូវនេះស្រឡាញ់ខ្លួនឯងស្វែងរកខ្លួនឯងពិតជាពិបាកណាព្រោះយើង នៅអ្នកចិត្តខាងអ្នកគ្រួសាររបស់យើងឪពុកម្ដាយរបស់យើងនៅ តែបន្តបន្ទោសណានៅតែបន្តប្រៀបធៀបនៅ តែបន្តចង្អុលយើង ថាធ្វើមិនកើតទេណាពិការផងអីផងអញ្ចឹងណាគ្មានរាងកាយគ្មានកាយសម្បទាដូចគេ តែធ្វើអីកើតដូចគេណាអញ្ចឹងក៏ថាពិតជាពិបាកខ្លាំងណាស់ចាអញ្ចឹងដើម្បីជួយអ្នកទាំងអស់គ្នា ឆ្លើយតបទៅនឹងការលំបាកនេះខ្ញុំសូមជូន tips មួយថ្មីទៀតដើម្បីប្រឈមនឹងការទីទានហើយនឹងការប្រៀបធៀបទាំងអស់នេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា tips នេះគឺអ្នកទាំងអស់គ្នាត្រូវចេះធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងអូខេកុំឲ្យអ្នកដតីមកធ្វើជាកញ្ចក់សម្រាប់ឆ្លោះយើងកុំឲ្យអ្នកដតីមកធ្វើជាកៅភ្នែកសម្រាប់ឆ្លោះថាយើងជា អ្នកណាតើយើងនឹងមានតម្លៃយ៉ាងម៉េចតើយើងមានសមត្ថភាពប៉ុណ្ណាកុំ ធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងប្រើកែវភ្នែករបស់ខ្លួនឯងធ្វើជាកញ្ចក់ដើម្បីចាំងបញ្ចាំងមកវិញណាបញ្ចាំងត្រឡប់មកខ្លួនឯងវិញថាខ្លួនឯងជាអ្នកណាថាខ្លួនឯងមានតម្លៃប៉ុណ្ណាខ្លួនឯងខ្លាំងប៉ុណ្ណាខ្លួនឯងខ្សោយប៉ុណ្ណា គឺត្រូវមានសមត្ថភាពនេះដើម្បីធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងដែលខ្ញុំធ្លាប់និយាយនៅក្នុងវីដេអូមុនរបស់ខ្ញុំមុនបន្ទាប់ណាគឺមាន សមត្ថភាពប្រើនៅកែវភ្នែកដែលអព្យាក្រឹត្យ ដើម្បីមើលខ្លួនឯងអូខេកន្លែងនេះហើយគឺជាកញ្ចក់ឆ្លុះខ្លួនឯងវាអត់ងាយស្រួលទេអញ្ចឹងខ្ញុំនឹងប្រាប់ថាតើធ្វើម៉េចដែលអាចធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងបានខ្ញុំសូមជូនវិធីសាស្ត្រ3ចា៎ទី1គឺបញ្ឈប់ឬក៏កាត់បន្ថយការ បន្ទោសខ្លួនឯងហើយនឹងទី2គឺរៀនគិតដោយប្រើសម្បញ្ញញ្ញាណនិងអសម្បញ្ញញ្ញាណណា អឺអ្នកទាំងអស់គ្នាប្រហែលជាថាខ្ញុំនិយាយមិនសមហេតុផលទេអ្នកណាអាចគិតដោយអសម្បញ្ញញ្ញាណកើតតើតើមានសម្បញ្ញៈទៅគិតឃើញមែនទេខ្ញុំនឹងបកស្រាយប្រាប់អ្នកទាំងគ្នាថាយើងនឹងយើងត្រូវរៀនគិតដោយសម្បញ្ញញ្ញាណនិងអសម្បញ្ញញ្ញាណបែបណាអូខេហើយនឹងចំណុចទី3គឺប្រើប្រាស់លទ្ធភាពដែលយើងមាន ដើម្បី កំណត់តម្លៃនៃបុគ្គលិកលក្ខណៈរបស់យើង ហើយនឹងកំណត់ហេតុផល នៃជំរើសរបស់យើងឈរឲ្យរឹងមាំនៅលើជំនួសជំរើសរបស់យើងអូខេចាខ្ញុំនឹងបកស្រាយឲ្យបានក្បោះក្បាយនៅក្នុងចំណុចទី1និយាយអំពីការបន្ទោសខ្លួនបញ្ឈប់ការបន្ទោសខ្លួនឯងឬក៏កាត់បន្ថយការបន្ទោសខ្លួនឯងខ្ញុំមិនលើកយកមកនិយាយទៀតទេកុំភ្លេចចូលទៅមើលវីដេអូមុនរបស់ខ្ញុំណាថាធ្វើម៉េចដើម្បីបញ្ឈប់និងកាត់បន្ថយការបន្ទោសខ្លួនឯងចាអញ្ចឹងខ្ញុំនិយាយពីចំណុចទី2ដែលថាធ្វើម៉េចដើម្បីរៀនគិត ដោយប្រើសម្បញ្ញញ្ញាណនិងអសម្បញ្ញញ្ញាណហេតុអីខ្ញុំលើកន្លែងនេះឡើងថាយើងត្រូវគិតដោយប្រើសម្បញ្ញញ្ញាណនិងអសម្បញ្ញញ្ញាណដោយសារខ្ញុំផ្អែកទៅលើឯកសារចិត្តសាស្ត្រការសិក្សាផ្នែកចិត្តសាស្ត្រដែល Freud គឺជាអ្នកស្រាវស្រាវជ្រាវផ្នែកចិត្តសាស្ត្រតាំងពីសម័យមុនហើយត្រូវបានគេយកមកធ្វើជា មូលដ្ឋានគ្រឹះក្នុងការវិភាគចិត្តសាស្ត្ររហូតមកដល់បច្ចុប្បន្នចា៎គឺគាត់បានលើកឡើងថានៅក្នុងចិត្តសាស្ត្ររបស់មនុស្ស មានធាតុ3សំខាន់ចាធាតុទី1គឺខ្លួនឯងក្នុងភាសាបារាំងយើងហៅថា more អូខេជា more ខ្លួនឯងនិងធាតុទី2គឺជា seer more នេះថាអ្វីដែលលើខ្ញុំអ្វីដែលលើខ្លួនឯងហើយនៅធាតុទី3គឺសាមានវាគឺជាអ្វីផ្សេងគឺជាអវ័យបានន័យថាអត់អត់អត់ដឹង ក្តីណាសាចាអញ្ចឹងធាតទាំង3នេះគឺជាបង្គំនៃចិត្តសាស្ត្ររបស់មនុស្សម្នាក់ម្នាក់ តើធាតទាំង3នេះអឺមានតំណែងតំណងគ្នាយ៉ាងម៉េចណាធាតទាំង3នេះ គឺថាប្រខ្ញុំ គឺជាបុគ្គលកណ្ដាលដែលត្រូវស្ដាប់សៀមោះណាត្រូវស្ដាប់សៀមោះដែលជាអ្នកតិទៀនអ្នកត្រួតត្រាអ្នកចាំការពារណាហើយក៏ត្រូវស្ដាប់សារដែលវាដែលជាអ្វីមិនទាន់ដឹង ក្តីហ្នឹងដែលទៀមទាការសុបាយដែលទៀមទានៅការធ្វើអ្វីដែលផ្ដល់នៅភាពរីករាយ ដល់ខ្លួនឯងអូខេអញ្ចឹងទំនាក់ទំនងទាំង3នេះមានន័យថាបើសិន ជាឲ្យសៀមួនេះរីធំ គឺគ្របដណ្ដប់លើមួគ្រប ដណ្ដប់លើខ្លួនឯងណាហើយបើសិនជាឲ្យសានេះរីធំវាក៏គ្របដណ្ដប់លើខ្លួនឯងនឹងដែរអញ្ចឹងយើងត្រូវរៀនធ្វើយ៉ាងម៉េចដើម្បីឲ្យសៀមួហើយនឹងសានេះហើយនឹងខ្លួនឯងហ្នឹងគឺមានតលយៈភាពគ្នាអូខេយើងនឹងមើលថាប្រភពរបស់វាកើតចេញមកពីណា អឺសៀម័រគឺមាន ប្រភពមកពីខាងក្រៅណាជាប្រភពដែលកើតឡើងដោយសារតែ អ្នកដែលចិញ្ចឹមបីបាច់ព្រៀនប្រដៅយើងហ្នឹងផ្ដល់សារនោះមកឲ្យយើងផ្ដល់សារមកឲ្យយើងគឺថាធ្វើអញ្ចេះទៅផ្សំធ្វើអញ្ចោះទៅផ្សំណាអ្នកថែទាំព្រៀនប្រដៅត្រួតត្រានឹងជាអ្នកដាក់ពិន័យជាអ្នកជូនសារនោះមកឲ្យយើងថាបើធ្វើខុសត្រូវពិន័យបែបនេះវាសមមុខនឹងទទួលផលបែបនោះអូខេ ហើយដល់ពេលសាកើតឡើងមកពីណាសាគឺជាយើងតាំងពីដំបូងតាំងពីអឺចំណុចបឋមនៃការកកើតយើងឡើងតាំងពីកើតព្រឹកងាមកណាគឺជាយើងដែលតាំងពីកើតងារហូតដល់ធំคล้ายទៅជាកូនក្មេងអូខេសានេះគឺជាភាពជាកូនក្មេងដែលបើសុបាយគឺវាសើច បើការទុកគឺវាយំបើចង់គឺវាធ្វើបើមិនចង់គឺវាអត់ធ្វើណាគឺយល់តែនៅ ក្នុងចិត្តខ្លួនឯងថាស្អីទៅដែលខ្លួនឯងចង់ពិតប្រាកដស្អីទៅធ្វើឲ្យខ្លួនឯងសុបាយអូខេអញ្ចឹងសៀម័រដែលជាការត្រួត ការព្រៀនប្រដៅការថែទាំការដាក់ពិន័យនេះ គឺវាคล้ายទៅជាសំបញ្ញញ្ញាណសតិសំបញ្ញញ្ញាណរបស់យើង ជា conscious mind របស់យើងអូខេដល់ពេលតែសា វាស្ថិតនៅក្នុងខ្លួនយើងដែលជាភាពជាកូនក្មេងរបស់យើង ចូលចិត្តសบายជួយធ្វើអ្វីដែលរីករាយដល់ខ្លួនឯងណានឹងវាស្ថិតនៅក្នុងអសម្បញ្ញញ្ញញាណរបស់យើង unconscious mind របស់យើងអូខេចំណែកឯខ្លួនឯងដែលជាខ្ញុំនេះគឺជាការគឺជាខ្ញុំដែលធំឡើងមករហូតហ្នឹងហើយរស់នៅឆ្លងកាត់ ជាមួយនឹងពិភព ខាងក្រៅទទួលអត្តពលពីពិភព ខាងក្រៅណាពិភពខាងក្រៅណាមានអ្នកតិទៀនយើងមានអ្នកស្រឡាញ់យើងណាមានគេចាក់ភ្លេងយើងរាំឬក៏យើងច្រៀងណាមានគេការយើងទៅញ៉ាំការមានគេធ្វើអីយើងចូលរួមធ្វើឬក៏អត់មានការងារធ្វើយើងទៅធ្វើអត់ការងារឬក៏អីចេះជាមួខ្លួនឯងណាគឺមានតំណែងតំណងជាមួយនឹងពិភពពិភពខាងក្រៅហ្នឹងណាអញ្ចឹងយើងរៀនគិតឲ្យមានតលយៈភាពប្រសិនបើយើងឲ្យ អឺសៀមួននេះវារីកធំគឺវានឹងคล้ายទៅជាបិសាចណាយើងឲ្យវាមានគេហៅថាសុខភាពអត់ល្អយើងធ្វើឲ្យវាមានសុខភាពអត់ល្អដែលវារីកធំហួសហេតុណាវានឹងដូចជាបិសាចចាំតែចចកចាំតែត្របាក់យើងបិសាចចាំតែ ធ្វើបាបផ្លូវចិត្តរបស់យើងអញ្ចឹងគឺវាតិចទៀនរហូតធ្វើអញ្ចឹងខុសឲ្យសមមុខអត់ណាវាដាក់ពីណៃយើងថាសមមុខឯងដែលคล้ายទៅជាអញ្ចឹងឃើញទេ អញ្ចឹងវានឹងខ្លាចទៅជាបិសាចបើសិនយើងឲ្យវាអំណាចទៅវាធំចំណែកឯសាណាបើសិនជាយើងឲ្យអំណាចទៅវាធំវាក៏ខ្លាចទៅជាអឺអ្វីដែលនាំយើងខ្លាយចេញពីកន្លងរបស់យើងខ្លួនឯងគិតតែសុបាយគិតតែចង់ធ្វើអ្វីដែលមិនខ្វល់ពីអ្នកដតីឬអីជាដើមអូខេអញ្ចឹងទាំងពីរនេះកុំឲ្យអំណាចវារីកធំគ្របលើយើងបានណា ហើយបើសិនជាយើងឲ្យសៀមរនេះធំណាគិតតែពីត្រួតគិតតែពីត្រាគិតតែពីណីអាសានេះអត់បានអីសោះវារួមតូចណាសបាយក៏មិនបានសបាយអីក៏មិនបានអីវានឹងធ្វើទុកបុកម្នេញយើងវានឹងធ្វើទុកបុកម្នេញយើង ជាប្រចាំដែលថាអូយចង់សបាយអូឃ្លានញ៉ាំលោតឆាអូឃ្លានញ៉ាំកពឹសលីងអូឃ្លានញ៉ាំខ្ចៅស្ងោណាអត់បានញ៉ាំអូដាច់ខ្ចល់ស្លាប់លើហើយឃើញទេអញ្ចឹងដូចពេលដែលអត់មាន balance រវាងធាតទាំង3ហ្នឹងមួដែលជាខ្ញុំខ្លួនឯងនេះ គឺនឹងធ្លាក់ទៅក្នុងការបាក់ទឹកចិត្តធ្លាក់ទៅក្នុងការអាប់អួរ stress តបប្រមល់ព្រោះអាពីរអ្នកហ្នឹងណាវាវាវាវាយកកន្លែងអស់អាពីរអ្នកហ្នឹងវាវាវាវាត្រួតលើយើង អស់ទៅ អាមនេះកាន់តែរួមទូចអូខេអញ្ចឹងត្រូវតែរៀនគិតឲ្យមានតលយភាពណាយើងត្រូវធ្វើម៉េចបំលែង សៀមួរឲ្យคล้ายទៅជាទេវតាថែរក្សាយើងអូខេរក្សាភាពការពារភាពថែទាំនៃសៀមរហ្នឹង មានន័យថាស្រឡាញ់ថ្នាក់ថ្នមថែទាំណាដូចជាទេវតា តាមថែរក្សាយើងអញ្ចឹងណាបើសិនជាយើងឈឺប្រាប់អាចសៀមរប្រាប់យើងថា បើឈឺសម្រាប់ព្យាបាលអូខេហើយបើសិន ជាយើងហត់សៀមរអាចប្រាប់យើងថាបើសិនជាហត់ហើយគេងទៅ អូខេចំណែកឯសានេះណាធ្វើឲ្យវាคล้ายទៅជាកូនក្មេងតូចដ៏គួរឲ្យស្រឡាញ់នៅក្នុងខ្លួនយើងណាបើសិនជាវាឃ្លានញ៉ាំខ្ចៅស្ងោរហៅខ្ចៅស្ងោរឲ្យវាទៅតែប្រាប់វាផងថាហែងកុំទារហូតពេកបើទារហូតពេកនេះហត់ណា មិនងាយរកខ្ចៅស្ងោរនឹងឲ្យញ៉ាំបានទេដូចនៅបរាំងថ្ងៃហ្នឹងទាខ្ចៅស្ងោរនេះឈប់ហើយ មានខ្ចៅសមុទ្រប៉ុន្តែ1គីឡូ19អឺរ៉ូគិតទៅ20ដុល្លារជាងណាអញ្ចឹងបើសិនជាសានេះខ្ទាទាខ្ទាទាខ្ចៅស្ងោនៅប្រាំងប្រកាសជាយ៉ាប់ហើយអូខេប៉ុន្តែយើងឲ្យអីវាវិញយើងឲ្យអីបើសិនជាអត់ខ្ចៅស្ងោទេញ៉ាំប្រភេទខ្យងសមុទ្រគេហៅប៊ុយឡូនៅប្រាំងឆ្ងាញ់ណាសាច់ជ្រុបជ្រុបជ្រុបជ្រុបហើយមានសាច់ច្រើនជាងខ្ចៅស្ងោយើងទៀតអូខេអញ្ចឹងថបកផងស្អំផងណាដើម្បីធ្វើម៉េចឲ្យមាន តលយភាពនៅក្នុងខ្លួនយើងរវាងសៀម័រខ្លួនឯងណាហើយនឹងសានេះណាឲ្យមានតលយភាពទាំង3ហ្នឹងរៀនប្រើសម្បញ្ញញ្ញៈរបស់យើងឲ្យคล้ายទៅជាសម្បញ្ញញ្ញៈដែលថែទាំបីបមថ្នាក់ថ្នមយើងហើយនឹងរៀនអសម្បញ្ញបង្រៀនអសម្បញ្ញញ្ញៈរបស់យើងប្រើអសម្បញ្ញញ្ញៈរបស់យើងនេះ ដើម្បីឲ្យវាដឹងថាសបាយកម្រិតណាហើយនឹងអឺ អឺបិទមាត់ខ្លួនឯងកម្រិតណាផងដើម្បីឲ្យយើងនេះវាមិនកំពុងតែ វាមិនជួប តែរឿងថាត្រូវតែធ្វើបែបនេះត្រូវតែធ្វើបែបនោះជាប្រចាំអូខេបើសិនជាយើងធ្វើបានបែបនេះយើងនឹងអាចធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងដោយរបៀបណានិយាយចុះនិយាយឡើងអ្នកនរគ្នាអាចនិយាយតែចុំម៉ាលីននិយាយកន្លែងហ្នឹងឲ្យចុះកញ្ចក់ឆ្លុះខ្លួនឯងមិនចាកញ្ចក់ឆ្លុះខ្លួនឯងកន្លែងហ្នឹងគឺអញ្ចឹងគឺគឺអញ្ចឹងតនិយាយផងតែអញ្ចឹង សំទោសណាចុះនិយាយថា អឺកាលណាយើងអាចរក្សា balance រក្សាតុល្យភាពនៃសៀម័រម័រហើយនឹងសានឹងបាន ពេលនោះគឺយើង អាចធ្វើជាកញ្ចក់ឆ្លោះខ្លួនឯងដោយឲ្យខ្លួនឯងដឹងថាតើខ្ញុំចង់សបាយបែបណា ហើយការសបាយបែបនោះវាសមហេតុផលសម្រាប់ខ្ញុំដែរឬក៏អត់ខ្ញុំចង់ធ្វើអី ហើយការធ្វើបែបនោះវាសមហេតុផលសម្រាប់ខ្ញុំដែរឬក៏អត់អានេះថាខ្ញុំមួនេះអ្នកនិយាយមុនថាខ្ញុំចង់ញ៉ាំអីអញ្ចឹងការចង់អាហ្នឹងតើសមហេតុផលចំពោះខ្ញុំអត់នេះអាមួយចាំតិទៀននេះវាថាត្រូវបង្រៀនវាឲ្យនាំការតិទៀនល្អនាំការតិទៀន positive ញ៉ាំទៅណាល្អតាឲ្យតែរបាននៅនេះនៅតែមិនញ៉ាំកាលណាយើងនៅឆ្ងាយពីប្រទេសរបស់យើងញ៉ាំ ទៅមានសេចក្តីសុខបែបនេះអញ្ចឹងអាសៅថាអូចឹងមានសេចក្តីសុខហ្នឹងឃើញទេអញ្ចឹង កន្លែងនេះហើយដែលយើងអាចធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងបានដោយមិនតិទៀននៅអ្វីដែលជាចំណងរបស់ខ្លួនឯងទេ ដូចជាវីដេអូមុនដែលខ្ញុំបាននិយាយថាបើឃ្លានញ៉ាំ បើហត់សម្រាកណាបើងួយគេងគេងប៉ុន្តែបើសិនជាអាសៀមួននេះវាធំណាហត់ក៏អត់ហ៊ានសម្រាកឯងឃ្លានក៏អត់ហ៊ានញ៉ាំឯងអាសានេះរួមទូចឯងហត់ក៏មិនអាចសម្រាកណាអាឃ្លានក៏មិនអាចញ៉ាំអូខេអញ្ចឹងខ្ញុំខ្លាចទៅជាអីជាមនុស្សដែលបាក់ទឹកចិត្តអូខេ អញ្ចឹងត្រូវធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងដោយបង្រៀនសម្បញ្ញៈរបស់យើងឲ្យផ្ដល់នៅការតិទៀនវិជ្ជមានដល់យើងថែទាំយើងថ្នាក់ថ្នមយើងមិនប្រើការពិន័យមិនការមិនប្រើការត្រួតត្រាជេរស្ដីបន្ទោសហើយហើយឲ្យសានេះคล้ายទៅជាកូនក្មេងតូចដ៏គួរឲ្យស្រឡាញ់របស់យើងអូខេបើយើង ធ្វើបានយើងឆ្លោះខ្លួនឯងបានទេថាយើងជាអ្នកណា ចូលចិត្តអីចង់ធ្វើអីអូខេ ចុះចំណុចបន្ទាប់ថាធ្វើម៉េចដើម្បី ប្រើប្រាស់នៅលទ្ធភាពរបស់យើងសិល្បៈផ្ទាល់ខ្លួនរបស់ខ្លួនឯងក្នុង ការរក្សានៅតម្លៃឬក៏កំណត់ នៅតម្លៃនៃបុគ្គលិកលក្ខណៈរបស់យើងហើយនឹងបង្កើតហេតុផលនៃជំរើសរបស់យើងផ្ទាល់ខ្លួនវាគឺជារឿងពិបាកទៀតឯណាដែលយើងត្រូវយើងត្រូវប្រឈមជាមួយនឹងការតិទៀនការប្រៀបធៀបរបស់អ្នកដទៃ ប៉ុន្តែយើងត្រូវរឹងមាំខ្លួនឯងកុំឲ្យគេតិទៀនបានខ្ញុំលើកឧទាហរណ៍មួយសម្រាប់អ្នកដែលអឺមានកាយ សម្បទាមិនគ្រប់គ្រាន់តាំងពីកំណើតនៅពេលដែលយើងសម្លឹងមើលខ្លួនឯងនៅ ក្នុងកៅភ្នែករបស់អ្នកដតីយើងមិនបានប្រើកញ្ចក់របស់យើងខ្លួនឯងកៅភ្នែករបស់យើងខ្លួនឯងដើម្បីធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងសំទោសយើងនឹងឃើញតែ ភាពអវិជ្ជមានព្រោះអ្នកដតីគេមើលឃើញយើងតែ ភាពខ្វះនៅកាយសម្បត្តិរបស់យើងតែប៉ុណ្ណោះអូខេអញ្ចឹងយើងត្រូវតែឈរឲ្យមមសម្លឹងខ្លួនឯងឲ្យចំហើយធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងវិញថា គុណតម្លៃរបស់ខ្ញុំនៅកន្លែងណាខ្ញុំជាអ្នកណា personality របស់ខ្ញុំជាអ្វីណាខ្ញុំខ្វះកាយសម្បទាប៉ុន្តែខ្ញុំមានអ្វីធ្វើបានគឺខ្ញុំមានខួរក្បាលដូចអ្នកទាំងអស់គ្នាដែលខ្ញុំអាចធ្វើបានខ្ញុំលើកឧទាហរណ៍មួយខ្ញុំអត់អាចលើកឧទាហរណ៍ ចំជាមួយនឹងការខ្វះកាយសម្បទានេះអឺប៉ុន្តែខ្ញុំអាចលើកឧទាហរណ៍មួយដែលជាឧទាហរណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ តាំងពីតូចខ្ញុំគឺជាកូនក្មេងដែលឈឺច្រើតខ្ញុំឈឺច្រើន គឺឈឺច្រើនរហូតដល់ថ្នាក់ឪពុកម្ដាយខ្ញុំអត់ដែរជឿថាខ្ញុំអាចរស់បានមិនត្រឹមតែមិនអាចជឿថាខ្ញុំអាចទៅរៀនខ្ញុំអាចមានមុខងារដ៏មហិមាខ្លាយទៅជាអ្នកស្រាវជ្រាវដ៏អស្ចារ្យឯងគឺពួកគាត់មិនដែរគិតថាខ្ញុំរស់កើតទៀតផងនៅក្នុងកាយភ្នែករបស់ពួកគាត់ខ្ញុំគ្រាន់តែជាក្មេងស្រី ដែលឈឺច្រើនបំផុតឈឺច្រើនដល់ថ្នាក់ពេទ្យខ្លាចចាដល់ថ្នាក់ពេទ្យខ្លាចខ្ញុំលើឧទាហរណ៍មួយកាលពេលដែលខ្ញុំអាយុ11ឆ្នាំខ្ញុំក្រុនឈាមទៅគេងនៅពេទ្យបាត់ដំបងគេងមួយអាទិត្យនៅពេទ្យពេទ្យថាអូខេក្រុនឈាមនឹងធូរហើយត្រឡប់មកផ្ទះវិញមកដល់ផ្ទះស្រាប់តែខ្ញុំចាប់ផ្ដើមញាក់រឹងឆ្អឹងខ្នងញាក់រឹងឆ្អឹងខ្នង ក៏ត្រឡប់ទៅពេទ្យវិញភ្លាមទៀតពេទ្យថាគ្រុនចាញ់ហើយចោះកោបកាយររកលឹះឈឺឃើញមែនគ្រុនឈាមហើយនឹងគ្រុនចាញ់នៅក្នុងតែរយៈពេល15ថ្ងៃហ្នឹងគេថារយៈពេលដ៏ខ្លីហ្នឹងគឺសរុបទាំងពីរតែម្ដងអញ្ចឹងខ្ញុំហាក់ដូចជាខ្មោចរស់ចឹងហើយពេលនោះអ្នកណាក៏មើលមកខ្ញុំថាគ្មានសមត្ថភាពនឹងអាចរស់បានទេកុំថាឡើយដល់ទៅរៀនឬកុំថាឡើយដល់ទៅខ្លាយទៅជាអ្នកស្រាវជ្រាវដ៏អស្ចារ្យរហូតដល់ឥឡូវខ្លាយទៅជា YouTuber ដែលអ្នកនរគ្នាចូលចិត្តទៀតហ៎ ចឹងអញ្ចឹងនេះគឺជាពិការភាពរបស់ខ្ញុំ វាគឺជាពិការភាពរបស់ខ្ញុំដែលមានសុខភាពមួយមិនរឹងមាំដូចក្មេងតន្ត្រីអាហ្នឹងខ្ញុំគ្រាន់និយាយគ្រុនឈាមហើយនឹងគ្រុនចាញ់ប៉ុន្តែអាការឈឺជាប្រចាំវិញគឺថាឈឺជាប្រចាំក្តៅខ្លួនចុកពោះរាកខួតជាជំងឺប្រចាំរបស់ខ្ញុំតាំងពីកើតមកអូខេអញ្ចឹងការនោះខ្ញុំឈឺធ្ងន់មែនតើ ប៉ុន្តែនៅពេលដែលខ្ញុំឈឺធ្ងន់ដែលហៅខ្លាចដែលខ្ញុំហៅខ្លួនឯងថាជាខ្មោចរស់បានន័យថាខ្ញុំងើបលែងរួចខ្ញុំបើកភ្នែកលែងកើតខ្ញុំនិយាយលែងចាញ់ខ្ញុំគ្រាន់តែដឹងថាវិញ្ញាណរបស់ខ្ញុំ គឺនៅក្នុងរាងកាយរបស់ខ្ញុំនៅឡើយហើយពុកម្ដាយរបស់ខ្ញុំគឺតែងតែនិយាយថាកូនអើយឲ្យតែកូនឯងរស់ទៅណាកុំធ្វើម៉េចកុំឲ្យតែទៅចោលពុកម៉ែណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅកូនកុំខ្វល់កុំគិតដឹងតែពីដែលថាធ្វើម៉េចឲ្យតែរស់គាត់និយាយចឹងតែខ្ញុំខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំទទួលជំងឺទាំងអស់នេះខ្ញុំទទួលយកភាពខ្សោយនៃរាងកាយរបស់ខ្ញុំ ខ្ញុំបានន័យថាខ្ញុំស្វាគមន៍វាខ្ញុំស្វាគមន៍វាដែលវា គឺជា ផ្នែករបស់ខ្ញុំគឺជាផ្នែក របស់ខ្ញុំនៃផ្នែកនៃខ្លួនខ្ញុំគឺមានសុខភាពទន់ខ្សោយខ្ញុំទទួលវាខ្ញុំអោបកសោបវាដោយរីករាយឲ្យវានៅជាមួយខ្ញុំ ហើយខ្ញុំប្រាប់ខ្លួនឯងថា នៅ ពេលដែលខ្ញុំក្រោកឈររួចវិញ ព្រោះខ្ញុំជឿថា ជំងឺទាំងអស់នេះវាបង្កឡើងដោយ virus ហើយ virus វាគឺជាភាវៈដែលមានជីវិតនៅក្នុងទឹកនៅក្នុងដីនៅក្នុងខ្យល់របស់យើងដែរអញ្ចឹងខ្ញុំទទួលវានៅពេលដែលខ្ញុំជាពីវាវិញជើងខ្ញុំទាំងពីរឈរបានវិញខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចូលចិត្តបានវិញដដែលខ្ញុំអត់ឲ្យឪពុកម្ដាយខ្ញុំធ្វើជាកញ្ចក់ឆ្លុះខ្ញុំថា កូនហើយរស់ក៏មិនទៅមុខមិនកើតដែរកូនឯងនោះខ្ញុំអត់ជឿទេខ្ញុំជឿថាខ្ញុំនៅតែទៅមុខរួចខ្ញុំជឿថាខ្ញុំនៅតែតែ អាចបោះជំហាន ទៅមុខរួចហើយខ្ញុំចាំបានថានៅពេលដែលខ្ញុំចាប់ផ្ដើមមាន សុខភាពប្រសើរឡើងវិញខ្ញុំត្រូវប្រឡងកាលហ្នឹងខ្ញុំត្រូវប្រឡងពីអឺសាលាបឋមសិក្សាចូលអឺសាលាអនុវិទ្យាល័យយើងប្រឡងថ្នាក់ទី5ចូលទី6កាលសម័យខ្ញុំហ្នឹងណាតែអញ្ចឹងខ្ញុំដើរទៅប្រឡងអត់រួចទេ ប៉ុន្តែបងចិញ្ចឹមរបស់ខ្ញុំគាត់លើកទឹកចិត្តខ្ញុំមែនតើពេលហ្នឹងខ្ញុំអង្គុយយំនៅផ្ទះខ្ញុំថាអូខ្ញុំដើរទៅប្រឡងរួចតែវាក៏ខ្ញុំត្រូវតែទៅប្រឡងដែរម្ដាយខ្ញុំប្រាប់ថាកូនអើយមិនបាច់ទេអីកូនណាសុខភាពកូនឯងខ្សោយអញ្ចឹងមិនបាច់ប្រឹងពេកទេកូនទុកឲ្យគេផ្សេងប្រឹងទៅទុកឲ្យប្រុសគេខ្លាំងជាងយើងឲ្យគេធ្វើទៅប៉ុន្តែខ្ញុំអត់ទេខ្ញុំគ្រាន់តែប្រាប់ម្ដាយខ្ញុំថាខ្ញុំធ្វើកើតខ្ញុំត្រូវតែធ្វើជាកញ្ចក់ឆ្លោះខ្លួនឯងឲ្យឃើញថាខ្ញុំធ្វើកើតបងចិញ្ចឹមរបស់ខ្ញុំណាគាត់លើកខ្ញុំអ៊ីវគាត់ថា អូនឯងទៅខ្វល់អីគ្រាន់អត់ជើងដើរប៉ុណ្ណឹងគ្រាន់ជើងដើរមិនរួចខ្វះអីអ្នកគេឲ្យខ្ចីជើងនិយាយពីខ្ញុំសុបាយចិត្តមែនតើបងបងប្រុសចិញ្ចឹមរបស់ខ្ញុំជួងញុលចាបើសិនជាបងបានមើលខ្ញុំអរគុណបងមែនតើពួកអីពេលនោះគឺជាពេលដែលបងធ្វើឲ្យខ្ញុំមានសមត្ថភាពធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងកាន់តែច្បាស់អញ្ចឹងគាត់អ៊ីវខ្ញុំទៅប្រឡងចាបងចិញ្ចឹមរបស់ខ្ញុំអៀវខ្ញុំទៅប្រឡងរងចាំអៀវខ្ញុំពីប្រឡងមកវិញហើយខ្ញុំប្រឡងជាប់ចូលថ្នាក់ទី6 តែអញ្ចឹងខ្ញុំចាត់ទុកថានេះគឺជាពិការភាពរបស់ខ្ញុំដែរប៉ុន្តែខ្ញុំទទួលយកវាខ្ញុំទទួលយកពិការភាពនេះដោយក្តីរីករាយដោយការញញឹមដោយដោយភាពសោមនស្ស ហើយរក្សាវាថាអូខេវាគឺជាផ្នែកមួយរបស់ខ្ញុំទៅហើយអញ្ចឹងខ្ញុំត្រូវតែទទួលយកវាប៉ុន្តែភាពខ្លាំងរបស់ខ្ញុំស្អីវិញខ្ញុំនៅតែមានខួរក្បាលអាចទៅមុខរួចខ្ញុំនៅតែដើរទៅមុខរួចហើយខ្ញុំចាំពីឪពុករបស់ខ្ញុំគាត់និយាយមួយម៉ាទៀតគាត់ថា សុខភាពខ្សោយมันប្រកាសថាខួរក្បាលរបស់ខ្លួនឯងក៏ខ្សោយដែរអញ្ចឹងគាត់ក៏បានជួយខ្ញុំដែរណាសៀមัวរបស់ខ្ញុំនេះដែលឪពុករបស់ខ្ញុំនេះក៏បានជួយខ្ញុំដែរក្នុងការប្រាប់ខ្ញុំថាខ្ញុំមានចំណុចខ្លាំងផ្សេងទៀតអញ្ចឹងយើងត្រូវតែមានលទ្ធភាពកសាងណាកំណត់នៅតម្លៃរបស់យើង ចាកំណត់នៅតម្លៃបុគ្គលរបស់យើងនេះតែយើងជាខ្លួនឯងនេះតម្លៃរបស់យើងនៅកន្លែងណាភាពខ្លាំងរបស់យើងនៅកន្លែងណាភាពខ្សោយរបស់យើងនៅកន្លែងណាហើយយើងទទួលវាទៅទាំងពីរយ៉ាងទាំងភាពខ្លាំងទាំងភាពខ្សោយវាគឺជារបស់យើងអូខេយើងត្រូវតែទទួលវាដើម្បីធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងនៅពេលដែលយើងមើលខ្លួនឯងយើងឃើញអឹមការខ្វះកាយសម្បត្តិរបស់យើងអូខេវាគឺជាផ្នែកមួយ នៃកាយសម្បត្តិរបស់យើងយើងខ្វះកន្លែងហ្នឹងមិនមែនមានន័យថាយើងទៅមុខមិនរួចទេមែនទេយើងមានគូក្បាលយើងមានអវ័យផ្សេងទៀតដែលយើងនៅតែអាចបន្តជំហានរបស់យើងទៅមុខបានហើយទិះខ្វល់អីរឿងកាយសម្បត្តិសម័យនេះគឺ បច្ចេកវិទ្យាគេទំនើបណាស់យើងចង់បានអីក្នុងការជំនួសកាយសម្បទារបស់យើង បច្ចុប្បន្ននេះស្អីក៏គេមានដែរអញ្ចឹងវាអាចឡើងជាចំណុចខ្សោយរបស់យើងទៀតហើយមែនទេដូចជាសុខភាពរបស់ខ្ញុំអញ្ចឹងខ្ញុំមានចំណុចសុខភាពខ្សោយកាលពីខ្ញុំនៅតូចប៉ុន្តែនៅពេលដែលខ្ញុំរៀនស្រឡាញ់ខ្លួនឯងណាកំឡុងពេលដែលខ្ញុំរៀនស្រឡាញ់ខ្លួនឯងខ្ញុំបានរកឃើញថាសុខភាពរបស់ខ្ញុំខ្សោយដោយសារតែខ្ញុំមានបញ្ហា មិនអាចរំលាយអាហារបានមួយចំនួនធំអញ្ចឹងខ្ញុំតមអាហារទាំងនោះខ្ញុំ បានប្រើប្រាស់នៅភាពខ្លាំងរបស់ខ្ញុំឡើងវិញអូខេអញ្ចឹងយើងក៏អាចប្រើប្រាស់នៅបច្ចេកវិទ្យាដើម្បីអឺបំបត្តិនៅចំណុចខ្សោយរបស់យើងតានេះបានដែរហើយបើសិនជាយើងមិនអាចបំបត្តិបានយើងត្រូវតែអក្សបវាត្រូវតែអោបកសោបវាឲ្យវាคล้ายទៅជាផ្នែករបស់យើងណាពេលនោះយើងនឹងរឹងមាំហើយចំណុចបន្ទាប់ទៀតថាយើងធ្វើម៉េចកំណត់នៅគុណតម្លៃរបស់ខ្លួនឯងពាក់ព័ន្ធទៅនឹងបុគ្គលិកលក្ខណៈ យើងត្រូវដឹងថាបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗក៏អត់ដូចគ្នាទេអ្នកខ្លះរពិលរពោចអ្នកខ្លះចូលចិត្តលេងច្រើនអ្នកខ្លះសកុតសគុំអ្នកខ្លះសុភាពរៀបសារណាអ្នកខ្លះចិន្លើមអញ្ចឹងបុគ្គលិកលក្ខណៈទាំងអស់នេះគឺអត់ដូចគ្នាទាំងអស់ហើយការចូលចិត្តស្លៀកពាក់របស់យើងក៏ស្ថិតនៅក្នុងបុគ្គលិកលក្ខណៈរបស់យើងហ្នឹងការដេកដាវនិយាយទៅដេកដាវឈរអង្គុយរបស់យើងគឺជាបុគ្គលិកលក្ខណៈរបស់យើងអញ្ចឹងយើងត្រូវប្រើលទ្ធភាពរបស់យើងដើម្បីកសាងនៅគុណតម្លៃ សាងនៅនិយមន័យនៃគុណតម្លៃរបស់បុគ្គលិកលក្ខណៈរបស់យើងអូខេតើយើងជាអ្នកណាគុណតម្លៃរបស់យើងនៅកន្លែងណាកុំឲ្យអ្នកផ្សេងនៅពេលដែលគេតិចទៀនមកយើងគឺយើងបាក់គ្រប់ទៅតាមគេភ្លាមខ្ញុំគិតថាអ្នកដែលមើលវីដេអូនេះប្រកាសជាមានប្រិយមិត្តជាច្រើនដែលមានបុគ្គលិកលក្ខណៈអឺជាមនុស្សដែលសង្គមតែងតែចង្អុលថាធ្វើរឹកមិនសមស្លៀកពាក់មិនសមអីចឹងជាដើមណា អញ្ចឹងកន្លែងនេះយើងក៏ត្រូវតែបៀលគុណតម្លៃរបស់ខ្លួនឯងដែរខ្ញុំលើកឧទាហរណ៍មួយ មនុស្សជាច្រើនដែលគេមិនចូលចិត្តខ្ញុំណាគេប្រើពាក្យថាស្រីខាតលក្ខហើយនេះក៏ជាសៀមួររបស់ខ្ញុំណាដែលអឺអ្នកដែលព្រៀនបដៅខ្ញុំតែងតែថាខ្ញុំថាជាស្រីខាត់លក្ខដែរអញ្ចឹងប្រឈមមុខនឹងពាក្យថាស្រីខាត់លក្ខនេះតើខ្ញុំត្រូវធ្វើម៉េច គឺខ្ញុំសាងគុណតម្លៃរបស់ខ្ញុំគុណតម្លៃជាមនុស្សស្រីរបស់ខ្ញុំដែលខ្ញុំអត់ឲ្យនិយមន័យនៃពាក្យខាតលក្ខនេះមកចេះតពលលើខ្ញុំបានទេខ្ញុំគឺជាកញ្ចក់ណាឆ្លោះខ្លួនឯងណាអញ្ចឹងខ្ញុំត្រូវសាងតម្លៃរបស់ខ្លួនឯងថា មនុស្សស្រីដូចខ្ញុំនេះមានន័យថាម៉េចពាក្យថាខាតលក្ខគឺគ្មានអត្តពលលើខ្ញុំទេណាពាក្យថាខាតលក្ខវាគឺជា ទស្សនៈទានរបស់សង្គមខ្មែរណាដើម្បីដាក់សម្ពាធឲ្យមនុស្សស្រីคล้ายទៅជា ប្រភេទបុគ្គលិកលក្ខណៈអតចរិតមួយ ដែលសង្គមចង់បាន ចំណែកឯខ្ញុំខ្ញុំមានបុគ្គលិកលក្ខណៈនិងអតចរិតរបស់ខ្ញុំផ្សេងអូខេខ្ញុំគឺជាមនុស្សដែលចូលចិត្តគេងច្រើនចូលចិត្តគេងយូរខ្ញុំជាមនុស្សស្រីដែលមិនចូលចិត្តរៀបចំផ្ទះ នឹងខ្ញុំក៏ជាមនុស្សស្រីដែររត់រត់ររាយសំលៀកបំពាក់អីចឹងចានេះគឺជា ចំណុចដែល សង្គមរបស់យើងហៅថាស្រីខាត់លក្ខអូខេប៉ុន្តែសម្រាប់ខ្ញុំពាក្យថាស្រីខាត់លក្ខឬក៏ស្រីគ្រប់លក្ខมันបានឲ្យតម្លៃបន្ថែមមកខ្ញុំឬក៏ដកតម្លៃបន្ថែមចេញជាខ្ញុំឯងខ្ញុំនៅតែជាមនុស្សស្រីម្នាក់នៃខ្ញុំដដែលអូខេខ្ញុំគឺជាមនុស្សស្រីដែលចូលចិត្តធ្វើម្ហូបញ៉ាំ ប៉ុន្តែមិនចូលចិត្តរៀបចំផ្ទះខ្ញុំគឺជាមនុស្សស្រីដែលចូលចិត្តធ្វើការងារខាងក្រៅណាមានអឺប្រាជ្ញាក្នុងការធ្វើការងារខាងក្រៅណាប៉ុន្តែខ្ញុំអត់ចូលចិត្តនៅផ្ទះមួយថ្ងៃមួយថ្ងៃវោះវល់ល្ងាចនៅតែផ្ទះខ្ញុំអត់ចេះនៅអូខេមិនមែនបានន័យថាស្ត្រីមេផ្ទះគ្មានតម្លៃទេណាឬស្ត្រីមេផ្ទះគឺជាតម្លៃរបស់ស្ត្រីមេផ្ទះចំណែកឯស្ត្រីដែលចូលចិត្តចេញក្រៅដូចខ្ញុំគឺជាតម្លៃនៃស្ត្រីដែលចូលចិត្តនៅខាងក្រៅដូចខ្ញុំអូខេអញ្ចឹងបង្កើតតម្លៃនេះឲ្យខ្លួនឯង កុំឲ្យពាក្យតិទៀនពាក្យប្រៀបធៀបរបស់អ្នកផ្សេងអាចចេះតពុលលើយើងបានថ្ងៃមុនខ្ញុំបាននិយាយថាត្រូវធ្វើម៉េចឲ្យដូចគេចាក់ទឹកលើក្បាលទាអញ្ចឹងអត់ជ្រាបចាហើយមានប្រិយមិត្តរបស់យើងបានសួរខ្ញុំថាធ្វើម៉េចទៅឲ្យខ្លួនឯងខ្លាយជាក្បាលទារាល់ថ្ងៃណាតែគេចាក់ប្រាវមកជ្រាបចាអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យគេចាក់មកអត់ជ្រាបដល់យើង គឺយើងត្រូវបៀលតម្លៃហ្នឹងណាអ្វីទៅដែលជាតម្លៃពិតប្រាកដរបស់យើងខ្ញុំឧទាហរណ៍មួយទៀតគេដៀលខ្ញុំថាស្រីកាកៃ ដោយសារអីដោយសារខ្ញុំផ្លាស់ប្ដូរដៃគូជីវិតអញ្ចឹងគេដៀលខ្ញុំថាស្រីកាកៃសម្រាប់ខ្ញុំវាអត់ប៉ះពាល់ដល់ខ្ញុំសំបី តែបន្តិចអូខេតើខ្ញុំធ្វើម៉េចដែលធ្វើឲ្យពាក្យដៀលថ្មីឬក៏ប្រៀបធៀបនេះมันប៉ះពាល់ដល់ខ្ញុំព្រោះខ្ញុំបានដឹងថាអ្វីដែលខ្ញុំធ្វើគឺខ្ញុំគ្រាន់តែស្វែងរកគូប្រេងទេអ្វីដែលខ្ញុំធ្វើខ្ញុំគ្រាន់តែស្វែងរកដៃគូជីវិតម្នាក់ដែលត្រូវគ្នាបំផុតសម្រាប់ខ្ញុំដែលខ្ញុំស្គាល់នៅសុភមង្គលពិតប្រាកដ ចាហើយអ្វី ដែលខ្ញុំពូកែជាងការកៃប្រសើរជាងការកៃណាដែលការកៃក៏អត់មានសមត្ថភាព ស្វែងរកក្តីស្រឡាញ់ដោយខ្លួនឯងទេតែខ្ញុំមានខ្ញុំមានសមត្ថភាពស្វែងរកក្តីស្រឡាញ់ដែលនៅក្នុងខ្លួនខ្ញុំដែលខ្ញុំខ្លួនឯងហើយនៅខ្ញុំស្វែងរកគូប្រេងដែលត្រូវគ្នាជាមួយខ្ញុំទៀតអញ្ចឹងវាគឺជាគុណតម្លៃរបស់ខ្ញុំជាគុណតម្លៃមួយនៃការ ធ្វើម៉េចបង្កើតនៅជីវិតរបស់ខ្លួនឯងណាបង្កើតនៅដំណើរជីវិតរបស់ខ្លួនឯងដែលពោពេញទៅដោយសុភមង្គលហើយខ្ញុំមិននឹងមិនរស់នៅក្នុងទំនាក់ទំនងជីវិតគូមួយដែលមានការផិតក្បត់ទេខ្ញុំមិនរស់នៅក្នុងទំនាក់ទំនងនៃជីវិតគូមួយដែលខ្វះក្តីស្រឡាញ់នោះទេអញ្ចឹងនេះជាគុណតម្លៃរបស់ខ្ញុំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចសាងគុណតម្លៃរបស់ខ្លួនឯងបានហើយអ្នកទាំងអស់គ្នា នឹងអាចធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងបានហើយនឹងអាចធ្វើជាក្បាលទាបានគេចាក់មកលែងជ្រាបហើយអូខេចាអញ្ចឹងចំណុចបន្ទាប់ដែលវាពាក់ព័ន្ធគ្នាដែរថាត្រូវសាង នៅហេតុផល នៃជំរើសរបស់យើង ចាវាអត់ងាយស្រួលទេក្នុង ជីវិតរបស់មនុស្សយើងយើងមានជំរើសខុសៗគ្នាពីមនុស្សម្នាក់ទៀតហើយជំរើសរបស់យើងដែលខុសៗគ្នាពីមនុស្សម្នាក់ទៀតហ្នឹងហើយគឺវាខុសគ្នាពីពេលវេលាមួយទៅពេលវេលា មួយទៀតផងអញ្ចឹងរាល់ពេលដែលយើងជ្រើសរើស អឺជំរឿនណាមួយក្នុងជីវិតរបស់យើងយើងត្រូវមានលទ្ធភាពសាងហេតុផលឲ្យខ្លួនឯងកាលណាយើងសាងហេតុផលឲ្យខ្លួនឯងបានយើងក៏សាងហេតុផលឲ្យអ្នកផ្សេងទៀតស្ដាប់យើងបានដែរមានន័យថារាល់ជំរឿនរបស់យើងយើង បានមើលរួចស្រាយទៅហើយថាអ្វីទៅ ដែលជាគុណសម្បត្តិរបស់វា អ្វីទៅ ដែលជាគុណវិបត្តិរបស់វា ចាហើយមូលហេតុអីបានជាយើងធ្វើអញ្ចឹងអញ្ចឹងបើសិនជាយើងបានអឺ សាងនៅហេតុហើយនឹងផលនេះហើយ អ្នកផ្សេងទៀតឡើងអាចផ្លាស់ប្ដូរជំរើសរបស់យើងបានហើយខ្ញុំលើកឧទាហរណ៍មួយការដែលខ្ញុំមានជីវិតគូសពថ្ងៃគឺអឺយើងហៅស្វាមីក៏វាដូចជាមិនសូវសមចាស្វាមីរបស់ខ្ញុំរាល់ថ្ងៃចាគឺជាជនជាតិបារាំង ខ្ញុំទទួលបានការតិទៀនពីបងប្អូនរបស់ខ្ញុំពី ក្រុមគ្រួសាររបស់ខ្ញុំហើយនិងមិត្តភ័ក្តិរបស់ខ្ញុំគឺខ្លាំងមែនតើគឺពួកខ្ញុំតម្រាំតែ សម្រាប់ចិត្តថាចោះអេតាស៊ីវិលជាមួយគ្នា គឺពួកខ្ញុំប្រើរយៈពេលយូរហើយចោះអេតាស៊ីវិលមួយគ្នាដោយសារតែខ្ញុំត្រូវការអឺទទួលបានកាតរស់នៅប្រាំងបើសិនជាមិនចាំបាច់ក៏ខ្ញុំអត់ចោះអេតាស៊ីវិលមួយគ្នាដែរព្រោះអីជំរើសរបស់ខ្ញុំគឺជំរើស ស្រឡាញ់ love គឺជាជំរើសនៃបេះដូងមិនមែនជាជំរើសសម្ភារៈនិយមទេអូខេអញ្ចឹងខ្ញុំទទួលបានការតិទៀនជាច្រើន ពីសង្គមពីគ្រួសារពីបងប្អូនខ្ញុំថារើសពួកបារាំងវានឿយអញ្ចឹងណា ត្រាក់ត្រាក់ត្រាក់ត្រាក់ត្រាក់ហត់ខ្លួនឯងធ្វើការដូចប្រុសណាធ្វើការដូចឈ្មោល អើយគ្មានពេលសម្រាកគ្មានពេលអីណាបើគេអ្នកសម្រោះប៉ុណ្ណាគេយកប្តី ខ្មែរប្តីខ្មែរអ្នកមានចិញ្ចឹមថែទាំមិនបាច់ឲ្យធ្វើអីនឿយហត់មករៀមដៃឡើងក្រិនអញ្ចឹងឯងចាអញ្ចឹងសម្រាប់ខ្ញុំតើខ្ញុំសាងហេតុផលរបស់ខ្លួនឯងយ៉ាងម៉េចចាខ្ញុំមានហេតុផលរបស់ខ្ញុំគឺថាខ្ញុំមិនបាននៅក្នុងហេតុផលរបស់ខ្ញុំខ្ញុំមិនបានគិតថាខ្ញុំត្រូវការយកតែជនជាតិបារាំងមិនយកជនជាតិខ្មែរគឺអត់មាននៅក្នុងជំរឿសរបស់ខ្ញុំទេ ហេតុផលរបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ជួបបរិសម្នាក់ណាដែលត្រូវគ្នាបំផុតជាមួយខ្ញុំដែលអឺភាពអវិជ្ជមានរបស់គាត់ហើយនឹងភាពអវិជ្ជមានរបស់ខ្ញុំហ្នឹងវាចូលគ្នាចោះភាពវិជ្ជមានរបស់គាត់ហើយនឹងភាពវិជ្ជមានរបស់ខ្ញុំក៏វាចូលគ្នាចោះចាគឺជាគូប្រេងរបស់ខ្ញុំអ្វីដែលខ្ញុំចង់បានគឺជាគូប្រេងរបស់ខ្ញុំមិនពាក់ព័ន្ធថាបារាំងឬក៏ខ្មែរឬក៏ជនជាតិអីទេណាហើយម្យ៉ាងវិញទៀតហេតុដែលជំរើសរបស់ខ្ញុំមូលហេតុនៃជំរើសរបស់ខ្ញុំនេះទៀតគឺថា ខ្ញុំត្រូវការសេរីភាពខ្ញុំត្រូវការ freedom ណាអឺសន្តិភាពផ្លូវចិត្តហើយនិងសេរីភាពគឺសំខាន់សម្រាប់ខ្ញុំគឺថាខ្ញុំចង់ធ្វើអីគឺខ្ញុំធ្វើនោះខ្ញុំអត់ត្រូវការឲ្យអ្នកណាម្នាក់ឲ្យលុយខ្ញុំចាយហើយប្រាប់ខ្ញុំថាត្រូវធ្វើអីទេហើយក៏ខ្ញុំមិនត្រូវការទៅយកលុយអ្នកណាម្នាក់យកមកចាយដែរអញ្ចឹងវាគឺជាមូលហេតុរបស់ខ្ញុំណាជាហេតុផលរបស់ខ្ញុំដែលខ្ញុំជ្រើសរើសជីវិតតាមដំណាក់កាលរបស់ខ្ញុំ ហើយខ្ញុំ បាក់កាលពីមុនមកដែលមិនតន់ចុះអេតាស៊ីវិលជាមួយគ្នាណាអ្នកខ្លះគេថាមកពីអាប្រុសហ្នឹងវាមិនតន់ច្បាស់មួយយើងបានជាវានឹងមិនព្រមចុះហេតាស៊ីវិលមួយយើងប៉ុន្តែគេសួរខ្ញុំវិញអត់គេ មានសួរខ្ញុំវិញអត់ថាខ្ញុំជាមនុស្សស្រីនេះគិតមិនហើយគេគេមានសួរពិតប្រកបអត់ថាខាងប្រុសគេគិតនឹងអញ្ចឹងមែនអត់ចាអញ្ចឹងពួកខ្ញុំអត់មានគិតថាមិនតន់ច្បាស់ជាមួយគ្នាបានជាមិនចុះហេតាស៊ីវិលមួយគ្នាទេហេតុផលរបស់ពួកខ្ញុំ គឺថា នៅជាមួយគ្នា គឺនៅជាមួយគ្នាដោយក្តីស្រឡាញ់នៅជាមួយគ្នាដោយសារតែយើងមានសុភមង្គលជាមួយគ្នាចំណែកឯការចុះហេតាស៊ីវិលវាគ្រាន់តែជាกระดาษស្នាមទេបើយើងត្រូវការវាដើម្បីធ្វើกระดาษស្នាមផ្សេងទៀតចាំយើងចុះបើយើងមិនត្រូវការវាសម្រាប់ធ្វើกระดาษស្នាមផ្សេងទៀតយើងមិនបាច់ចាំចុះទេអញ្ចឹងនេះគឺជាហេតុផលរបស់ខ្ញុំនៅក្នុងជំរើសរបស់ខ្ញុំខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏មានលទ្ធភាព ក្នុងការសាង នៅហេតុផលរបស់ខ្លួនឯងណាដើម្បីអឺសាងភាពរឹងមាំ ឲ្យជំរើសរបស់ខ្លួនឯងដែរណាវាមិនងាយស្រួលទេប៉ុន្តែចំណុចទាំង3នេះជំហានទាំង3នេះនឹងជួយឲ្យអ្នកទាំងអស់គ្នាធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងធ្វើជាក្បាលទាគេចាក់ទឹកមកប្រាវគឺអត់ជ្រាប ធ្វើជាស្លឹកឈូកគេចាក់ទឹកមកគឺបន្តទឹកណាអញ្ចឹងនេះហើយគឺជាកញ្ចក់ឆ្លុះខ្លួនឯង ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្វើបានប្រើសិល្បៈរបស់ខ្លួនឯងប្រើសមត្ថភាពទេពកោសល្យរបស់ខ្លួនឯងសម្លឹងមើលខ្លួនឯងក្នុងភាពវិជ្ជមានណាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានតើគិតថាធ្វើបានអត់ចា បើសិនជាមាន comment អីជួយជួយ comment ថែមទៀតមកថាចង់បានវីដេអូបែបណាមិនថាចង់បានវីដេអូបែបណាថាគិតថា ប្រធានបទបែបណាដែលសម្រាប់អ្នកទាំងអស់គ្នាចង់ដឹងថាត្រូវធ្វើយ៉ាងម៉េចអាចឈានជំហានទៅមុខទៀតបានដោយខ្លួនឯងកុំភ្លេច comment ប្រាប់ខ្ញុំផងណាខ្ញុំនឹងព្យាយាមធ្វើវីដេអូដើម្បីឲ្យត្រូវទៅនឹងប្រធានបទរបស់អ្នកទាំងអស់គ្នាព្រោះថាបើធ្វើឲ្យមិនត្រូវនឹងអ្វីដែលប្រិយមិត្តរងចាំក៏វាអត់ប្រយោជន៍ដែរមែនទេ កុំភ្លេច subscribe ផងណាដើម្បីលើកទឹកចិត្តខ្ញុំដើម្បីផ្ដល់នៅឱកាសដល់ខ្ញុំដើម្បីផ្ដល់ឱកាសដល់ខ្ញុំក្នុងការក្លាយទៅជា YouTuber ដែលមានអ្នក subscribe ច្រើនហើយល្បីផងដែរចាអរគុណច្រើនអរគុណដល់ការតាមដាននេះហើយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយហើយរីករាយនៅ ក្នុងជីវិត នៅនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នា ហើយបង្កើនការស្រឡាញ់ឲ្យបានច្រើននៅក្នុងបេះដូងរបស់យើងដើម្បីឲ្យការស្រឡាញ់នោះរីកសាយភាយទៅដល់អ្នកដែលនៅជុំវិញខ្លួនយើងបន្ថែមទៀត។